Happy birthday លបងអូយថ្ងៃនេះចង់បំមេឃជាឆ្ងល់បើថ្ងៃល្អមែនខ្ញុំឆ្ងល់ម្សិលមិញភ្លៀងតែថ្ងៃហ្នឹងបើថ្ងៃសូមថ្វាយអង្គមបង លបង ដែលជាបរមគ្រូនៃខ្ញុំតាមរយៈ YouTube ខ្ញុំតែងតែនិយាយថាលបងលបងដើម្បីឲ្យ មានភាពងាយស្រួលក្នុងការនិយាយហើយ មាន អារម្មណ៍ថាស្និទ្ធស្នាលចឹងហើយខ្ញុំសូមហៅលបងជាលបងដែល ជាបរមគ្រូនៃខ្ញុំ ខ្ញុំតែងតែអឺមានមោទនភាពដែល មានប្រសង់ដែល ជាប្រសង់របស់ពុទ្ធសាសនា ជាពិសេសនៅប្រទេសខ្មែរយើងដែលជា អឺសង់មួយអង្គដែលអាចដឹកនាំ ដល់ប្រជាជនរាប់លានអ្នក បានស្ដាប់ ហើយនឹងបាន ប្រព្រឹត្តហើយនឹងបានដើរតាមផ្លូវព្រះអង្គជាច្រើនខ្ញុំរស់នៅរាប់ពាន់ថ្ងៃឯងអត់រាប់ពាន់ឆ្នាំទេរាប់ពាន់ថ្ងៃហើយតឹមតបានជួប ជាទូទៅខ្ញុំស្ដាប់ដែរប៉ុន្តែខ្ញុំទៅណាក៏ដោយខ្ញុំតែងតែពេលដែលទៅវត្តអីខ្ញុំស្ដាប់ លោកទេសគឺលោកទេសហើយ ទៅខារ៉ាអូខេច្រៀងហើយអញ្ចឹងខុសគ្នាអញ្ចឹងខ្ញុំតែងតែស្ដាប់មើលដូចជាអវាទរបស់ព្រះអង្គទាំងអស់តែងតែដឹកនាំឲ្យបងប្អូនទាំងអស់ប្រព្រឹត្តអំពើល្អដូចដូចគ្នាក៏ប៉ុន្តែដែលឡែកអឺលបង មានលក្ខណៈពិសេសគ្រាន់តែនិយាយមកជ្រាបដល់បេះដូងមកសំខាន់ជាងគេ ជ្រាបដល់បេះដូងសិនបានបាន ស្ដាប់ចូល ដល់ពេលព្រោះទៅ ចាប់ដើមអឺចាប់ដើមស្ដាប់នៅអត្តន័យគឺព្រះអង្គមានអឺធម្មជាតិមកធ្វើឲ្យខ្ញុំរាល់ថ្ងៃមិនបានស្ដាប់គេមិនលក់មិនដឹងមិនចង់ឆ្ងល់ណាស់បើព្រះអង្គឲ្យឆ្នាំវិញថាឆ្នាំញៀនណាអញ្ចឹងថ្ងៃនេះថ្ងៃ Happy Birthday ដែលមិននឹកស្មានថាថ្ងៃហ្នឹងថ្ងៃរបស់លបងព្រោះថ្ងៃហ្នឹងកូនខ្ញុំធ្វើ Happy Birthday ដែរអឺ អឺខ្ញុំអត់តំចេញធ្វើការតាធម្មតាខ្ញុំស្អាតជាងនឹងតំចេញធ្វើការអញ្ចឹងស្ទុះមកភ្លាមអឺតាមបែបសម្រាប់ធម្មជាតិអូថ្ងៃនេះសំដាង មែនតើមកអត់តាន់បើ ដឹងថ្ងៃហ្នឹង birthday ហើយបានមកប្រកាសជាដេកស្ដាយរាប់ពាន់ថ្ងៃអឺសុំចាអីកុំមើលញុំញូអត់បានទេញឹមហ្នឹងបានទេ អឺសូមឲ្យព្រះអង្គអឺឆាន់បាយច្រើនច្រើនសូមឲ្យព្រះអង្គសម្រាននៅទៀងពេល នៅ ថ្ងៃ birthday ខ្ញុំមាន ពាក្យប៉ុណ្ណឹងហេព្រោះអីព្រះអង្គថាជូនពរក៏ដោយពាក្យពរហ្នឹងព្រះអង្គភ្លេចសម្រានវិចភ្លេចសឹងអីបបាក់ទៀតហើយថ្ងៃហ្នឹងឆ្លៀតឱកាសសូមអឺប្រាប់លបងលបងស្គាល់តែមុខខ្ញុំអត់ស្គាល់ឈ្មោះ ខ្ញុំស្គាល់ឈ្មោះលបងតែលបងស្គាល់ឈ្មោះខ្ញុំជេឈ្មោះអីលបងកំពុងឆ្ងល់លបងនិយាយនិយាយស្អាប់តែល្បីឆ្កែអត់ល្បីខ្ញុំអូអរគុណលបងដាក់មកក្បាច់នេះអែមអែមណាលបងមីងខ្ញុំតែមកជេរខ្ញុំឡើងមួយថ្ងៃវងទៀត ដឺស្ដាប់ស្ដាប់ទៅដូចរឿងហឹងលឹកជាទាញឆ្ងាយតិចមើលឲ្យទាញចូលវិញចាស់ចាស់មីងចេឡើមួយថ្ងៃអរគុណលបងដាក់ចំណងជើងល្បីហ៎លេងក្បាច់នេះអរគុណសុំសុំបងសំកាន់តិចបង បងស្ដាប់ធัวតាំងស្ដាប់ធัวជ្រះថ្លាលោកចាស់គ្រូតាំងពីពេលណាមកបងអឺខ្ញុំជ្រះថ្លារាប់ ប្រហែលជា3 4ឆ្នាំណាទៅមកជក់ចិត្តឆ្ងាញ់ហ្នឹងដោយសារតែស្ដាប់ចិត្តសឹករឹតតែឆ្ងាញ់បាទនិយាយប៉ុន្តែអត់តន់អត់តន់ចាំអស់ហេប៉ុន្តែគ្រាន់ថាស្ដាប់ហើយយកអត្តន័យចង់និយាយពីអីព្រោះឲ្យខ្ញុំចាំផាសៈវេទនាស្អីស្អីស្អីសញ្ញាអីខ្ញុំអត់សូវខ្វល់ទេខ្ញុំខ្វល់ថាតើគោលដៅរបស់ព្រះអង្គចង់និយាយអំពីអីចង់ឲ្យយើងដើរទៅផ្លូវណា ខ្ញុំចង់តែប៉ុណ្្នឹងឯងអញ្ចឹងព្រោះខ្ញុំសម្រាប់ខ្លួនខ្ញុំខ្ញុំព្រោះព្រះអង្គអឺប្រាប់មកដើម្បីឲ្យយើងដឹកនាំជីវិតយើងទៅរកតែផ្លូវល្អឯងចេះប្រតិបត្តិផ្លូវល្អឯងអញ្ចឹងខ្ញុំចង់ដឹងថាតើអ្វីព្រោះខ្ញុំនៅពីក្មេងសុំនិយាយរៀងយូរតិចបើខ្ញុំនៅពីក្មេងខ្ញុំធ្លាប់ចូលសាសនា គ្រីស្ទៀន5ឆ្នាំដែរព្រះអង្គព្រោះអីខ្ញុំ កាលហ្នឹងខ្ញុំនៅចិត្តផ្ទះស្ដាប់វត្តនៅចិត្តវត្តហ៎ឲ្យតែគេធ្វើបនខ្មោចខ្ញុំអត់ចង់នៅចេះហេថ្លង់ស្មូតផងខ្លាចផងហើយម៉ោង5មិនតាន់ស្មូតដែរខ្ញុំពងអាគេញខ្ញុំថ្លង់បននៅតែគេធ្វើបនហើយដល់ពេលនៅកន្លែងជាប់ផ្ទះខ្ញុំហ្នឹងគេឆើចអញ្ចឹងខ្ញុំលឺគេច្រៀងសបាយខ្ញុំចូលដែរយើងគិតតែស្មោនោះច្រៀងហោះហ្មងទៅសិនអញមកដល់ផ្ទះវិញម៉ែខឹង ខ្ញុំដាស់ទ្រលាប់ខ្ញុំឲ្យតែខាងខ្ញុំអង្គុយបត់ជើងហីហើយម៉ាក់ខ្ញុំគាត់អង្គុយពីលើមកស្រាប់ខ្ញុំអោនហ្នឹងជីឆ្ងល់ម៉ែខឹងមិនក៏ស្រោចទឹកហ្នឹងងាកវិញក៏ថោទឹកនោមមកក៏ថោសទឹកនោមម៉ែថាស្រោចទៅក៏ឲ្យក្រែងលោគេដាក់មន្តគុំអីអញបពុតទេហែងទៅគ្រីស្ទៀនអីហែង ហើយក៏ខ្ញុំមិនដែរធ្វើគាត់ខឹងដែរទៅចិត្តតែលួចទៅលួចទៅព្រោះអីទៅរៀនអង់គ្លេសហ៎គេបានជាងរំផងដល់ពេលសិក្សាពីគេមកបានដឹងថាពុទ្ធសាសនាយើង គឺជាសាសនាមួយដ៏ពិតប្រាកដដ៏ជាក់ស្ដែងមែនទែនសាសនា ដែលខ្ញុំអាចនិយាយបាន ព្រោះខ្ញុំចូលបាន5ឆ្នាំដែរសាសនានោះនិយាយតែអំពីអបិយជំនឿទេ ហើយព្រះអង្គចង់និយាយកន្លែងមួយ ថាខ្ញុំបានស្ដាប់ថាមាមួយបាននិមិត្តទៅជាប្រសង់ហើយស្រាប់ប្រជាជននឹងបានជេរបានអីទៅក៏បានធ្លាក់នរោប៉ុន្តែខ្ញុំចង់សុំសួរលបងកន្លែងចំណុចមួយព្រោះខាងគ្រីស្ទៀនខ្ញុំការខ្ញុំចូលខ្ញុំរៀងអញើតដែរគេជេរគេជ្រៀងជេរបោះអរិយសាតាំងអីចឹងទៅគេសំដៅទៅលើពុទ្ធសាសនាយើងហ្នឹងគេយកជើងជន់គេជ្រៀងហើយឡបង ហើយខ្ញុំធ្លាប់នៅក្នុងប្រពន្ធដែរយើងជន់នេះយើងញើញើដែរហើយគេជន់ខ្ញុំចេះជន់ដែរតែក្នុងចិត្តយើងវាញើទៅគេជ្រៀងអរិយសាតាំងនៅក្រោមបាតជើងខ្ញុំចេះជន់ជន់នៅ ក្នុងចិត្តតិចបាបនរកប្រែទៅអាចដល់ពេលក្រោយមកបកត្រឡប់មកពុទ្ធសាសនា យើងវិញដោយសារតែមានអារម្មណ៍ថាអឺសាសនានោះវាមានធ្វើឲ្យយើងនឹង មានអារម្មណ៍ថា មិនពិតប្រកបអ្វីក៏ដោយសិតតាសិតតាមេជីកទាំងអស់ចឹងទៅខ្ញុំខ្លាចថាបើមានឪពុកម្ដាយខ្ញុំស្លាប់មែនស្រាប់តែគាត់មកទទួលផលដែលកូន បានឧទ្ទិសឲ្យទៅកូនណដែរចូលវត្តគិតមិនចឹងខ្ញុំក៏បកក្រោយមកវិញដល់បកក្រោយវិញបកក្រោយដោយធម្មតាទេលបងទឹមតែមកមកពិតប្រកាសថាខ្ញុំរស់នៅរាប់ពាន់ថ្ងៃមកហើយទឹមតែបានស្ដាប់លបងហើយនឹងរៀនដល់ចិត្តសិក្សាខ្លះៗហ្នឹងគឺបានយល់ច្បាស់ណាស់ យល់ច្បាស់ណាស់អញ្ចឹងនៅក្នុងចិត្តខ្ញុំ លបងគឺជាបរមគ្រូនៃខ្ញុំមិនមែនជា idol ទេលបងគឺជា មនុស្សគំរូ ជាសង្ឃគំរូដែលជាពុទ្ធសាសនាយើងថ្នាក់ដឹកនាំបាទសូមបាទសូមឥឡូវសូមថែមបន្តិចទៀតលោកសັບទៅនៅបរមអូខ្ញុំពងចង់សួរលបងអឺលបងថាមកវត្តកុំកុំសុំអីពីលបងពោជ័យអី ប៉ុន្តែថ្ងៃនេះខ្ញុំមកសុំលបងរឿងមួយលបងអាចឲ្យបានទេលបងអាចឲ្យបានទេមុននឹងសួរឥឡូវសួរក៏បានដែរថាសុំពេលលបងសឹកប្រាប់ខ្ញុំកណាផងហើយហ្មងដឹងលោកអី អត់ទេ កុំចេតនាមិនល្អគិតអ្វីល្អល្អស្រួលណាលោកពូអឺចង់ថាលបងទៅណាអីពីសឹកទៅខ្ញុំត្រូវជួយប្រាប់លេខទូរស័ព្ទពេលខ្ញុំអត់យល់ពីចិត្តសឹកទៅទៅលបង ផ្លែតបាទអឺខ្ញុំខ្ញុំចង់សួរបងសំកាត់តិចអឺតើខ្លឹមសារសំខាន់នៅក្នុងពុទ្ធសាសនា ដែលបងជ្រះថ្លាបន្ទាប់ពីបងបដូរពីគ្រីស្ទៀនមកដែលអាច convert មកជា Buddhist វិញតើសេចក្តីជ្រះថ្លារបស់បងយ៉ាងម៉េចដែរដែលធ្វើឲ្យបងមានសេចក្តីជ្រះថ្លាចាកន្លែងមិញភ្លេចសួរលបងថានៅពេលដែលខាងគ្រីស្ទៀនគឺគេធ្វើអំពើល្អគេជួយមនុស្សគ្រប់ទាំងអស់គ្រាន់តែថាគេមានជំនឿថាព្រះទាំងអស់គឺជាព្រះខ្លែងខ្លាយអញ្ចឹងគេថាទាំងអស់ហ្នឹងគឺជាអរិយសាតាំងគេមើងងាយគេជន់ឈ្លីតើកន្លែងហ្នឹងគេធ្វើអំពើល្អហើយប៉ុន្តែគេយល់ច្រឡំកន្លែងហ្នឹងតើគេអាចធ្លាក់នរកអត់លបង កន្លែងហ្នឹងគេអាចទទួលផលកម្មអត់ពីព្រោះដោយក្តីមិនដឹងអញ្ចឹងគេគេប្រព្រឹត្តល្អណាស់គេជួយ អ្នកគ្រប់គ្នាខ្ញុំជ្រះថ្លាទៅលើពុទ្ធសាសនាព្រោះសាសនានេះគឺជាសាសនាមួយដែលជាក់ស្ដែងសាសនាមួយដែលខ្ញុំគិតថាធម្មជាតិអ្វីដែលកើតឡើងគឺដាំដើមស្វាយវាប្រកាសចេញផ្លែស្វាយដាំដើមមានប្រកាសជាចេញផ្លែមាននោះគឺជាសាសនាដែលខ្ញុំជឿពិតប្រកបថាយើងសាងអីពិតជាបានទទួលនឹង គឺខ្ញុំជ្រះថ្លាណាស់ហើយខ្ញុំស្រឡាញ់ព្រះពុទ្ធសាសនានឹងគឺដក់នៅក្នុង ខួរក្បាលនៅ ក្នុងអារម្មណ៍ខ្ញុំតាំងពីក្មេងមកតែដែលឡែកយើងជាក្មេងដែលចូលចិត្តចង់ដឹងចង់ឮយើងមុននឹងថាគេអាក្រក់យើងទៅមើលគេសិនតើគេអាក្រក់កន្លែងណាអញ្ចឹងម្ដាយខ្ញុំទោះជាគាត់ស្រោចទឹកអីក៏ដោយក៏ខ្ញុំថានេះគឺជាការដែលគាត់មិនយល់ពីចិត្តរបស់ខ្ញុំខ្ញុំចង់តែដឹងថាហេតុអីបានជាគេថា គេអាក្រក់ដូចខ្ញុំសុកសុកខ្ញុំរៀងរៀងកូនដោយថាអ្នកគ្រាន់បាល់ដែរលបងអឺសុកសុកខ្ញុំទៅចូលធ្វើរោងចក្រកាត់ដេរគេលេងហើយចឹងទៅអឺគេសួរឲ្យមកទៅអីជីឡានកលៀបជីអីខ្ញុំចង់ដឹងហេតុអីបានជាគេស្លាប់នៅក្នុងពេលដែលគេឆេះរោងចក្រហ្នឹងមកពីគេបិទទ្វារចាក់សោហើយរោងចក្រទូចដល់ពេលឆេះទៅវាមិនរត់ទៅជាន់កគ្នាអញ្ចឹងយើងចង់ដឹងអីមួយយើងមិនមែនចូលហ៊ុនខ្លាដើម្បីចាប់ខ្លាទេ យើងចង់ដឹងថាខ្លាហ្នឹងវាខ្លាំងអាម៉េចវារស់នៅរបៀបម៉េចយើងលបលបចេញវិញទៅចាប់វាម៉េចវាខំងាប់ហើយមិញភ្លេចប្រាប់លបងខ្ញុំមិនឈ្មោះឆ្កែ3ណាទេលបងខ្ញុំឈ្មោះលឹមពេជ្រសវណ្ណហៅផល្លាហើយយេចាបងប្អូនទាំងអស់គ្នាចាយេប៉ុន្តែតាំងពីបានប្តីវៀតណាមហៅយួនមក ពួកម៉ាក់ខ្ញុំដូរឈ្មោះខ្ញុំហៅខ្ញុំគឺហ្វឿងហ្វឿងមិនភ្លេចឈ្មោះដល់គាត់នោះប្តីបងហៅខ្ញុំពីក្រោយកាហ្វឿងហ្វឿងជិះណាឈ្មោះណាគេឈ្មោះអញហើយសុំស្លៀកឱកាសបន្តិចបន្ថែមទៀតអឺប្តីខ្ញុំកណាលបងអឺ គាត់ពេលខ្លះគាត់ដឹងទេគាត់បានជ្រះថ្លានឹងពុទ្ធសាសនាឬក៏សាសនាអីខ្ញុំក៏អត់ដឹងដែរព្រោះអត់ដែរឃើញគាត់ទៅកន្លែងសាសនាទេគាត់ទៅតែកន្លែងផឹកអញ្ចឹងទៅជួការចិត្តគាត់អារម្មណ៍គាត់ខ្ញុំមិនថាគាត់មិនមែនជាមនុស្សមួយដែលចិត្តអាក្រក់មិនទេព្រោះអីគាត់ក៏ជាមនុស្សទលាដែរតែវាមិនដូចចិត្តយើងណាលបងតែចង់និយាយថាគាត់ឲ្យលុយយើងទាំងអស់ហើយយើង មកធ្វើបនមកអីហ្នឹងយើងមកចូលបនឬក៏អីហ្នឹងតើអាចកសោផលបនហ្នឹងចែករំលែកឲ្យគាត់ខ្លះឯងលបងដែលយើងមិនបានប្រាប់គាត់ទេព្រោះអីយើងដឹងថាគាត់អត់សូវចូលចិត្តអញ្ចឹងឯងពេលខ្លះយើងទៅធ្វើអញ្ចឹងគាត់ថាយើងល្ងងអញ្ចឹងខ្ញុំចង់សួរថាកន្លែងហ្នឹងអាចជ្រះថ្លាទៅដូចថាកសលហ្នឹងអាចទៅដល់ប្តីខ្ញុំខ្លះទេលបងហើយនឹងសំណួរមួយទៀតជាចុងក្រោយសំទោសច្រើនសំណួរចុងក្រោយគឺប្តីខ្ញុំ អឺទៅស្ទូចត្រីដោយបងថាអញ្ចឹងហើយខ្ញុំថាកុំទៅបងព្រោះអីអឺហានេះឯងទៅអញ្ចឹងវាបាបប្តីខ្ញុំថាបាបអីគេមិនស្ដាប់យើងឯងលបអញ្ចឹងមិនស្ដាប់ទៅកាលណាយើង ប្រឆាំងក៏យើងមិនអាចប្រឆាំងបានដែរព្រោះយើង នៅក្រោមអំណាចគេគេឲ្យលុយយើងដែរអូប្រឆាំងខ្លាយអត់លុយប្រឆាំងខ្លាំងដល់អញ្ចឹងទៅយើងគ្រាន់តែប្រាប់គេឲ្យដឹងទេគេតាមកតាមិនតាមកហីទៅ ដល់ពេលហើយខ្ញុំខ្លាចទី1ទៅចាប់បានទៅបានត្រីមកទៅវាអត់អីហ្មងនេះលបងបាបមជ្ឈុំឯងខ្លាចងុំទៅចាប់បានស្រីអីទៅងាប់ខ្ញុំអញ្ចឹងចង់សួរលបងកន្លែងចំណុចមួយថាទៅស្ទូចត្រីយើងដឹងថាប្តីយើងទៅស្ទូចត្រីតែមកវិញត្រីហ្នឹងវាងាប់ហើយយកមកឲ្យយើងតែយើងដឹងថាត្រីហ្នឹងមកពីស្ទូចតែយើងស្ដាយវាងាប់អីយើងហូបដែរលបងតើយើងហ្នឹងបាបអត់ឆ្កាញ់ហ្នឹង អីឆ្ងាញ់ដែរអានឹងធម្មជាតិអញ្ចឹងសូមអរគុណសូមអរគុណទាំងអស់គ្នាសូមអរគុណបងប្អូនទាំងអស់គ្នា អនុមោទនីសាមានបងប្អូនមានខាងក្រោយអមសូមទុកសិនណាដើម្បីវគ្គបន្តអឺមិញមានអ្នកលើកដៃខាងក្រោយប៉ុន្តែខ្សែវាខ្លីដូចសារមាន ដល់តែដល់តែមកខាងក្នុងនេះបានលឺដូចថាអឺតារាផុសពលឺអញ្ចឹងដល់មកមុខបន្តិចដល់ហើយកាមេរ៉ាចាប់ឲ្យចំឲ្យស្អាតសំជើញធ្វើមិននេះបាទសំជើញបងខាងនេះមកចង់បាយកុំបងជូនពោអី បាទបងឆោតមកកំពុងមកព្រោះបងអូនស្រីឆ្ងាយបីប្រហែលជាបងប្អូនខ្លះលោកតាលោកយាយខ្លះប្រហែលថាហេតុអីបានមិនតាន់មានលោកម្ចាស់គ្រូដោយសារនេះគឺជាការសម្ដែង ពីទឹកចិត្តរបស់យើងទាំងអស់គ្នា ពីគុណបំណាច់នៃការ បង្ហាត់បង្រៀនការសម្ដែង របស់លោកម្ចាស់គ្រូដែលយើងមានសេចក្តីជ្រះថ្លាទាំងអស់គ្នា បាទសូមក្រុមជើញដាក់ live Facebook ចាអឺខ្ញុំកណាធ្វើដំណើរមករៀងយឺតដោយទៅចាញ់តែពិធីបនជាបណៈនៅវត្តពុទ្ធរាសីអញ្ចឹងក៏ទៅចប់ភ្លាមក្ដឹងូនស្រីនឹងស្វណ្ណបងស្រីស្វណ្ណនឹងព្រោះចាស្វណ្ណផល្លាស្វណ្ណផល្លាថ្ងៃមុនព្រោះនឹងឯងបានគេថាស្វណ្ណផល្លាហើយស្វណ្ណផល្លា ខ្ញុំមើលឃ្លីបឡើងពេលវិសានៅតែសើចនឹងឆ្កែបីហ្នឹងតែពិតជាមានមានមានបរិយាបានខ្វះខ្វាយល្អហើយត្រង់ត្រង់ត្រង់ហ្មងអត់មាននិយាយទេទៅណា ដាក់មកឃ្លីបទៅបងពាក់កណ្ដាលទាំងទៅលក់ចោលមានតែអញ្ចឹងឯងចុះបើលួងលក់បាត់ទៅហើយប៉ុន្តែបើអត់បានស្ដាប់គឺដឹងតែនៅងាយញ៉ៃពេញនឹងឯងស្មុគស្មាញបន្តិចទៅនេះបន្តិចទៅនោះគូក្បាលលោតរហូតទោះបីជាតាំងចិត្តថាមិនគិតទេទោះបីគិតយប់នឹងក៏បានដែរទេព្រោះស្អែកត្រូវធ្វើការនឹងហើយ ចូលសក់តែរបស់ដាក់មកឃ្លីបទៅនឹងទៅឃ្លីបហ្មងអឺបន្ទាប់ពីហួសពីលក់សម្រាប់លក់តើស្ដាប់ពេលដែលស្ដាប់ហើយខ្ញុំស្ដាប់ទៅនៅពេលដែលយើងរស់នៅជីវិតចាំថ្ងៃហ្នឹងជួយបានច្រើនជួយបានច្រើនជួយបានច្រើនមែនតើសុខភាព ផ្លូវឆ្ងាយទៅធ្វើការគាត់ដាក់តបតតរហូតគាត់ទៅក្តៅម៉ាស៊ីនតោះទូរស័ព្ទស្រែកចេញចេញមកតែក្តៅបានឈប់ត្រឹមហ្នឹងអញ្ចឹងណារួចហើយទៅហើយអត់សូវ stress គឺរឿង traffic jam ដូចថាស្ទះចរាចរណ៍ទេចេះច្រឡំមកអឺពេលចរាចរណ៍ម៉ោងរវល់ហ្នឹងគឺស្ទះគ្រប់កន្លែងទាំងអស់ហើយចិត្តទៅនឹកក្នុងចិត្តមិនដឹងជានៅធ្វើការដល់ណាទៀតទេសក់ស្កើហើយហ្នឹងពេលមកម្ដងម្ដង stress ពីរឿងចរាចរណ៍ស្ទះពេលម៉ោងរវល់ហ្នឹង ប៉ុន្តែដល់ស្ដាប់ធေါ်ទៅច្រឡោះសុខចិត្តទៅយឺតឲ្យតែអាយុជីវិតគង់នៅពួកបើកឡើងធ្វើខ្លះហោះដូចគេមិនកើតទេទៅដល់នោះអត់មាននៅអីអញ្ចឹងទៅដល់គេហៅថាអង់គ្លេសគេហៅថា dead on time មានន័យថាទៅដល់នោះស្លាប់ហើយនឹងគឺតនម៉ោងចង់និយាយថាយើងទៅតនម៉ោងហើយតែយើងក៏អាចចូលនឹងគ្រោះថ្នាក់ច្រើនដែរអញ្ចឹងត្រឡប់មកវិញមកពីលោកប្អូនកំពង ឆ្វេងអញ្ចឹងខ្ញុំប្រកែនៅតែនាំបែកឆ្វេងកាន់តែទៅកាន់តែឆ្ងាយត្រឡប់មកវិញគាត់នៅថានឹកដល់គុណបំណាច់ដែលកណាបានមានអបនិស័យស្គាល់ពលិព្រះធម៌ពិតប្រកបពីមុនមកជឿជឿតាមតើពុកម៉ែនាំទៅវត្តទេហើយសូត្រធម៌ហ្នឹងក៏សូត្រតាមដែរអត់ដឹងថានៃនឹងយ៉ាងណាយ៉ាងណីទេតែដល់ពេលស្ដាប់ធម៌យល់ធម៌ពិតដោយសារបញ្ញារបស់ព្រះអង្គ ពូកែខាងផ្នែកគរុកសោពេលលោកបញ្ចូលលោក ទាញហេតុទាញផលបានច្រើនងាយយល់សម្រាប់មនុស្សសាមញ្ញដូចជាខ្ញុំកណាដូចជាមិនប្រកែធွာអីច្រើនទេតែអ្វីដែលកណាស្ដាប់យល់បំផុតហ្នឹងគឺអត្ថន័យខ្លឹមសារដែលកណាចង់យល់គឺចេញមកនៅពេលហ្នឹងគឺងាយយល់ហើយកណាមិនចេះធေါ်ឲ្យជ្រៅជ្រះអញ្ចឹងក្តោបនៃបានក៏ជួយសម្រាលទុកកង្វល់មួយរយៈកាលហើយអាចទៅពង្រៀនគេបានទៀតជួយបញ្យលគេបានទៀតសំខាន់ខ្លួនឯងនឹងមិនជាខ្លាំងខ្លាយទេតែអាចនិយាយបញ្យលតាមផ្នែកវិទ្យាសាស្ត្រ ពួកកណារៀនខាងផ្នែកវិទ្យាសាស្ត្រនៅនេះអញ្ចឹងទៅ អាចយកទៅបកស្រាយបញ្យលទាញហេតុផលយកផ្លូវវិទ្យាសាស្ត្រមកគួបជាមួយនឹងបធរចឹងកណាសុំមានច្បល់ត្រឹមតែប៉ុណ្្នឹងឯងហើយដូចថាកណាពិតជាមាននិស័យខ្ពស់ដែលបានជួបព្រះអង្គទោះបីជាជួបនៅពេលអាយុរៀងជ្រេបន្តិចមែនប៉ុន្តែមិនទាន់យឺតពេលទេចង់ឲ្យព្រះអង្គបន្តតទៅទៀតមិនមែនចង់និយាយថាព្រះអង្គមិនអាចសឹកបានទេណា នឹងគឺជាប្រតិរបស់ព្រះអង្គទេអឺខ្នាមិនអាចមានឥទ្ធិពលអ្វីអំណាចអ្វីទៅបង្ខំឲ្យព្រះអង្គស្ថិតនៅក្នុង ស្ថានភាពជាបព្វជិតតាមចិត្តកណាទេដូច្នេះកន្លែងនឹងមួយកណាសុំមិនស្នើសុំអ្វីទាំងអស់ទៅតាមលក្ខណៈធម្មជាតិតាធរនាំទៅទិសណាគឺជួបទិសនឹងហើយអញ្ចឹងកណាសូមគេនពរសូមប្រគេនទូមីក្រូហ្វូនទៅអនុមោទនា មានបងប្អូនលបង47អូហួសពេលឈប់យកពុនទៅលបងអើបើសិនជាយើងអស់ហើយយើងនឹងប្រកេនបងទៅលោកចាស់គ្រូប៉ុន្តែមុននឹងសុំការអនុញ្ញាតពីលោកចាស់គ្រូមុននឹងឆ្លើយសំណួរទូទៅសុំ personal question ប្រកេនលោកចាស់គ្រូសិន សំណួរទី1សូមអនុញ្ញាតពីលោកចាស់ហើយសូមអនុញ្ញាតពីលោកចាស់គ្រូបងប្អូនទាំងអស់គ្នាអឺតើលោកចាស់គ្រូមានបតីយល់ឃើញឬក៏អឺដូចថា នៅក្នុងបតីរបស់លោកចាស់គ្រូយ៉ាងណា បានជា ចេះតែ មានទឹកចិត្តក្នុងការចែករំលែកដល់ពុទ្ធបរិស័ទលោកចាស់គ្រូឬអាចដូចថានេះជា សូមអភ័យទោសនេះជា personal question តើលោកចាស់គ្រូមានមានបតីយ៉ាងម៉េចហើយតាមដែលខ្ញុំកណាដឹងមកក៏មាន នៅពេលដែលលោកចាស់គ្រូសំដែងឬក៏បញ្យលមេរៀនជីវិតដល់ពុទ្ធបរិស័ទនឹងមានអ្នកខ្លះក៏គេមិនពេញចិត្តរហូតដល់ពេលថ្មីថ្មីហ្នឹងក៏មានគេគេគេចូលទៅ hack YouTube នៅទៀតតើលោកចាស់គ្រូ មានបតីយ៉ាងម៉េចដែរនៅក្នុង ការដែលលោកចាស់គ្រូខំព្យាយាមរហូតមកដល់ពេលនេះកណាលោកចាស់គ្រូ ជាបឋមសូមមកស្ការគុណកែវទាំងបីដៃស្ដីគ្រប់គ្រប់រាប់អានលោកប្អូនអឺមកសារ៉ាណានាមបញ្ញត្តិអីមិញភ្លេចណាកតសីកតសីឡោប្រែថាម៉េចដែរគុតអ្នកគ្រប់គ្រងសិលបានល្អឬថាមានសិលជាគ្រឿងគ្រប់គ្រងណា អឺពេលអឺអីអីសវណ្ណណាសវណ្ណផល្លាហាកាហ្វឿងណែនិយាយមិញឡើងឡើង ដល់ 1.4k មានហ្វេនច្រើនឥឡូវទៅណាគេសុំថតអាត្មានិយាយជិត20ឆ្នាំហើយនេះទៅមកឃ្លីបហ្នឹងហើយអញ្ចឹងឆ្លើយសំណួរបងអូនទំព័រមុនបើនិយាយពីពាក្យថាខំ ថ្មអត់មាន feeling ថាខំទេខំដូចអឹសអះចឹងណាហ្នឹងតែជាការពេញចិត្តទៅវិញអញ្ចឹងការងារដែលយើងចូលចិត្តវាអត់សំខាន់ថាមានរឿងអីកើតឡើងឯងព្រោះយើងចូលចិត្តហើយហ្នឹងហើយដូចចម្រៀងសមុទ្រច្រៀងបងដើរកាត់ព្រៃ ពលឹងកៅហើយដើម្បីទៅរកពៅហ្នឹងហើយបងវែងវែងផ្លូវពងវែងផ្លូវពលឹងអូនហើយផ្ទះពៅនៅឆ្ងាយពេកណាវែងក៏ទៅដែរអឺរកផ្លូវឃើញហើយពលឹងកៅហើយ ក្បែរចំការជែកហើយដល់បងនឹកអូនពេកអូនដេកក៏បងដាស់យប់ហ៎ស្ដាប់ចម្រៀងក៏ដឹងដល់សម័យអត់ទូរស័ព្ទដែរមែនទេ ហ្នឹងហើយបើមានទូរស័ព្ទអត់វែងអញ្ចឹងទេហើយក៏មិនបាច់ដកសែកដាស់ដែរប៉ុន្តែទៅសួរអ្នកទៅនឹងមើលគាត់គាត់មាន feeling ថាគាត់ពិបាកគាត់ខំហ៎អត់ទេខ្លាចតែម៉ែហាមឲ្យចេញពីផ្ទះទៀតមែនទេណែអញ្ចឹងការងារអីមួយតើវានៅក្នុងឆន្ទៈមោះមុតនៅក្នុងកិច្ចការងារនឹងហើយវាអត់មាន feeling ថាខំទេហ្នឹងហើយ វាវាជាតម្រូវការទៅវិញបើមិនបានធ្វើអានឹងដូចអត់ប្រយោជន៍ទៅវិញអញ្ចេះទៅវិញដូចមានពេលខ្លះបើយើងគិតចំនួនដើមឈើដើមឈើវាឈរហាលក្តៅអីចឹងទៅថាវាពិបាកអត់ទេត្រូវក្តៅមកលោះស្លឹកចេញត្រួយចេញផ្កា មែនទេតែយើងយកស្បែកយើងយកទៅប្រៀបចំនួនដើមឈើអត់ត្រូវទេដោយដោយការនិយាយធោះពិតនឹងក៏ដោយ បើយើងវាអត់មាន feeling ក្នុងការនិយាយនឹងទេហើយឃើញគេជេរគេស្ដីច្រើនផងនឹងធ្វើស្អីទេវាទៅជារឿងពិបាកវិញតែអាត្មាបានគេជេរច្រើនល្អវិញហើយក៏ប្រាប់ខ្លួនឯងតែវាសមនឹងគេជេរអញ្ចឹងហើយដូចខ្ញុំកណារវល់ហើយផងតែបើអត់មកមានអារម្មណ៍ថាគេងអត់លក់រាប់ពាន់ថ្ងៃហ្នឹងហើយអឺអ្វីអ្វីក៏វាមានការចាប់ផ្ដើមណា ចាប់ផ្ដើមថាហេតុអីបានជាអាត្មាបើទោះជាកំណើននៃអ្នកយល់នឹងមិនកើនច្រើនហ្មងឯងវាកើនដល់បន្តិចតិចបើប្រៀបជាមួយនឹងការដឹកនាំឲ្យជឿផ្ដេសផ្ដាស់គេដឹកនាំឲ្យជឿផ្ដេសផ្ដាស់តែមកព្រូមកព្រូទៅច្រើនហ្មងប៉ុន្តែដល់ដំណើរតាមសច្ចធម៌យឺតយឺតយឺតប៉ុន្តែអាត្មាទុកថាចេញដំណើរដោយអតេះភ្លើងទៅចុះហ្នឹងហើយអតេះភ្លើងមិនលឿនទេ ទ្រុយប៉ិនបើមិនឈប់គង់ទៅដល់ហ្នឹងហើយបើហ្នឹងហើយពោះពោះវាជាការពិតហើយអឺក៏មិនមែនគិតថាបួសហ្នឹងដើម្បីមកនិយាយបញ្យលចឹងក៏អត់ដែរដូចខ្មែរនិយាយត្រង់ពីដើមមកថាបួសធ្វើអីបួសព្រោះចង់បានប្រពន្ធហ្នឹងឯងនិយាយមែនហ្នឹងហើយមែនពួកយើង នៅស្រុកស្រែជនបទនិយាយចឹងដូចបាក់ស្ដាប់ប៉ុន្តែ កតាជីវភាពឆ្ងាយពីសាលាបើយើងបួសទៅយើងសំណុកទៅរៀនណាទៅរៀននៅឆ្ងាយឆ្ងាយមានវត្តសម្រាប់ស្នាក់វាមិនបាច់ជួលគេណោះហ្នឹងហើយប៉ុន្តែគោលដៅចង់ទៅរៀនឲ្យបានចំណេះទៅ មានប្រាក់ខែទៅហ្នឹងហើយបំណងតែប៉ុណ្្នឹងតែមិននិយាយត្រង់តែមានស្អីអាហ្នឹងអត់ហូរហេ ពេលនឹងយើងអ្នកកំណត់ហ្នឹងប៉ុន្តែដល់ពេលអាត្មាមានកង្វល់ក្នុង ជីវិត ហើយវាមិនងាយរកដំណោះស្រាយបានអាត្មាហាក់ដូចជានៅ ក្នុងអន្តរកាលមួយដែលមិនដឹងថាតើជីវិតនឹងដើរទៅណាអត់ដឹងណាអឺកំឡុងឆ្នាំ2019 97 98 99រហូតដល់2000ហ្នឹងប្រហែលឆ្នាំហ្នឹងអាមាដូចហាក់ដូចជាបើយើងនិយាយវាខ្មោចនៅសល់ព្រលឹងរកកន្លែងចាប់ជាតិមិនឃើញអញ្ចឹងចង់និយាយឃើញគេធ្វើនេះចង់ផ្លេតអញ្ចឹងទេដូចមិនមែនទេឃើញគេធ្វើនោះអីដូចមិនមែនទេខំទៅរៀនចង់ធ្វើឲ្យមាន បាន គេខំតិចទៅដូចមិនមែនទេព្រោះព្រោះឃើញអ្នកដែលដើរទាំងអស់នោះវាឲ្យឃើញបានសុខមែនតើណា វាអត់ដឹងថាតើមានអ្នកណាមកដោះចម្ងល់ឲ្យអាត្មាបានអត់ដឹងទេហ្នឹងហើយរហូតដល់អើបនិស័យដល់ទៅដូចអាត្មាធ្លាប់និយាយក្នុង ធម្មទេសនាអញ្ចឹងថាអ្វីដែលថ្មផ្ដើមជ្រះថ្លាដំបូងហ្នឹងគឺទៅទេសនាដែលមិនបានរៀនធម៌មុនឃើញអ្នកស្លាប់ដូចគាត់ហ្នឹងព្រះរាជអាញាខេត្ត ស្លាប់ទៅស្រាប់តែនឹកអង្គុយនិយាយធោះខ្លួនឯងឲ្យម្ចាស់កម្មវិធីទាំងអស់ជាសាច់ជាញាតិជាមិត្តនឹងឲ្យនឹកសម័យទៅវិញថាខែមុនឆ្នាំមុនឬក៏ច្រើនឆ្នាំមុន យើងអាច នឹករលឹកឃើញ ថាសពនឹងធ្លាប់ធ្វើអីជាមួយយើងធ្លាប់ និយាយធ្លាប់ចរចាធ្លាប់មាន កាយវិការយ៉ាងណាយ៉ាងណា នឹងជាមួយយើង ហើយបើប្រៀបជាមួយនឹងអ្វីដែលយើងយល់សពពីយប់មិញវាអត់មានអីខុសគ្នាទេយល់សពហើយនឹងស្អីដែលគាត់ធ្លាប់ធ្វើជាមួយយើងអត់មានអីខុសគ្នាទេហ្នឹងហើយអានឹងជាមូលហេតុដែលថ្មសង្វេជីវិតនេះថាចាប់ផ្ដើមមកយល់អារឿងចិនគេនិយាយថាពិតដូចមិនពិតមិនពិតដូចពិតហ្នឹងកាលមុនស្មាពាកគេនិយាយលេងប៉ុន្តែវាវាចេញមកពីសភៅរបស់គេមែន រហូតដល់ល្ងាចហ្នឹងអាអានធัวទៅក៏ចំកន្លែងហ្នឹងទៅក៏បានដឹងថាជីវិតនេះពិតជាអត់ខុសពីយោសពមែនដូច្នេះការប្រណាំងប្រជែងគ្នាទាំងឡាយនៅក្នុងលោកនេះពិតជារំពើល្ងងឆោតមែនណាក៏ផ្ដើមពីនឹងមកហើយជាពិសេសវាអត់ដឹងថាស្អីជាសមាទិដ្ឋិស្អីជាកម្មស្អីជាផលមែនតេនវាអត់ដឹងអត់មានអ្នកបញ្យល់ នៅពេលដែលចាប់ផ្ដើមរៀនបរមត្តធម៌ហ្នឹងបានយល់រឿងហ្នឹងមែនទេដល់តែយល់ហើយ ជាសំណួរដែលយើងសួរ3ឆ្នាំមកហើយវាអត់ចេញអញ្ចឹងបានថ្មគិតថាក្នុងលោកនេះពិតជាពិបាករកអ្នកសួរមែនរឿងហ្នឹងរឿងសាមញ្ញឯងប៉ុន្តែมันប្រកាសថាយើងងាយនឹងសួរមនុស្សហើយយើងដឹងឯងពួកថ្មឆ្ងល់ពាក្យកੁੰលឹះខ្លះពាក្យអភិធម្មខ្លះ រហូតដល់ធ្លាប់ទេសតាមដូចគុណសំបន្ទឿនដែលលោកមានធរណិកា ពីពាក្យថាង ជីវិតយើងមានស្អីមានតែចតិបដិសន្ធិភវង្គតតិលមណៈហើយអាត្មាលឺចឹងមកទៅទេសឲ្យវាលយនិយាយតាមលោកប៉ុន្តែអត់ដឹងថាម៉េចផងដល់ពេលនិយាយបាន2 3ដង សួរខ្លួនឯងវិញចុះអញនិយាយប្រាប់គេនឹងនិយាយធ្វើអីនិយាយយកលយហ៎ និយាយខ្លួនឯងយល់មកហ្នឹងចាប់ដើមទៅសួរគេលែងហ៊ាននិយាយខ្លាចទេទេទៅគេសួរអាត្មាគ្រាន់តែសួរពាក្យហ្នឹងប្រហែលខ្ទង់3ឆ្នាំអត់បានចម្លើយទេហ្នឹងហើយបើសួរគ្រូបល័យគាត់បកតែពាក្យឯងតែសភាវៈក៏ដឹងថាមិនដែរតែថាប្រវាំងគាត់កាត់បត់ឲ្យគាត់ប្រែឲ្យ តែឲ្យបញ្យល់ថាស្អីគេអត់ដឹងទេណាតាទាលំបណៈហ្នឹងតាំងនឹងអាលបណៈគាត់ កាត់បត់ឲ្យគាត់ប្រែឲ្យប៉ុន្តែស្អីគេអត់ដឹងទេន័យថាម៉េចអត់ដឹងទេហ្នឹងហើយរហូតដល់ដូចខ្ទង់ឆ្នាំ2000ហ្នឹងឯងអាត្មាទៅបាត់ដំបងទៅជួបលោកគ្រូអគ្គបណ្ឌិតបុត្រសវង ស្ដាប់គាត់ខ្លះអឺអើរបៀបដូចត្អូញឲ្យក៏អាណិត ថាដូចនៅឆ្ងាយពីលោកគ្រូអញ្ចឹងរៀងពិបាកអីអញ្ចឹងណា ហើយមកគាត់ថាអើបើព្រះអង្គនៅឆ្ងាយពីកណាធ្វើម៉េចសុំលេខទូរស័ព្ទទុកសួរអញ្ចឹងណាគាត់ថាយកបានប៉ុន្តែលេខកណាមិនដែរបើកផងអត់អត់ដែរអីពិបាកមែនហើយអង្គុយចាំគាត់តាំងពីព្រឹកដល់ថ្ងៃត្រង់ក៏អត់ចុះទេមិនបន្ទោសគាត់ទេមនុស្សច្រើនដល់គាត់ចុះពីផ្ទះអត់បានជួបទៀតទៅជួបនៅអាស្រមកូនគាត់ជួនកាលក៏អត់អត់ដឹងទៀតណាក៏អត់ដឹងផងហ្នឹងគាត់មានដឹងតែយើងចាំអីណា ដល់ពេលអញ្ចឹងទៅសួរសុំលេខគាត់ថាយកបាន តែគាត់អត់បើកដែលជាដដែលហើយជួបបានផ្លេសនោះយីបាក់ទៅពុយដល់អញ្ចឹងថ្មគិតថាទៅសួរណាទៀតចេះដើរសួរអ្នកចេះបល័យទៀតនៅតែអត់ចេះដដែលហើយការដែលរៀននៅពុទ្ធិកវិទ្យាល័យសារាមរិទ្ធហ្នឹងថ្មធ្លាប់សួរគ្រូពីពុទ្ធសាសនាពីពាក្យនេះពាក្យនោះគ្រូខឹងថ្មឆ្ងល់ឆ្ងល់មែនមិនមែនមិនអត់ឆ្ងល់ធ្វើឆ្ងល់ទេណា គាត់បង្រៀនពុទ្ធសាសនា ចាំគ្រូនោះគាត់និយាយទៅស៊ីស៊ីចេញដូចបារាំងចឹងតាមពិតទឹកចិត្តគាត់ល្អគាត់មកបរៀនមិនគិតរុយគិតកាក់អីទេប៉ុន្តែចាប់បរៀនតិចអាត្មាឆ្ងល់មកលើកដៃសួរសួរទៅលោកគ្រូសុំសួរតិចបានគាត់ថាចាំនៅសល់10នាទីចុងម៉ោងចុងម៉ោង ហើយគាត់និយាយមិនដឹងស្អីម៉ាំយល់ទេម៉ាំអង្គុយចាំដល់ម៉ោងសួរដល់ពេលនៅសល់ប្រហែលជា9នាទីទៀតហើយដូចវាខិតបន្តិចណាលើកដៃមកទៀតលោកគ្រូដល់ម៉ោងសួរហើយគាត់ថាចាំ5នាទីចុងក្រោយដល់5នាទីចុងក្រោយមកលើកដៃលោកគ្រូសល់5នាទីហើយលុយស្ដីឲ្យអាត្មាបណ្ដោយដឹកគុណគុំលេងសើចបានអត់ កណ្ដាញគុំលេងសើចបែបកណាមកបរិញ្ញានេះជិះអស់សាំងម៉ូតូច្រើនមិនលេងសើចម៉េះអាត្មាចង់សួរសោះលេងសើចអីលោកគ្រូបានគាត់និយាយចប់ហ្មងគាត់ដើរចេញទៅអេពិបាកទៀតហើយតាំងចិត្តតាំងពីនឹងមកតមើតាអញចេះអីអញប្រាប់គេដល់ខ្ទេចអានឹងជាការតាំងចិត្តតាំងពីនៅនេនឹងហ្មងម៉េះថាចេះស្អីក៏ដោយចេះថាចេះអីក៏ដោយចង់តែបរៀនគេទេឃើញអង់គ្លេសចេះបរៀនគេតាំងពីមិនតាន់ចេះ ណារៀនរៀនរៀនតន់ចប់ essential បើកបរៀនមកណាចង់ចេះបរៀនថាស្អីក៏បរៀនពីការអត់ចេះដែរអាត្មាមិនដែរបរៀនពីស្អីដែរអាត្មាចេះណា ព្រោះប្របាក់ពេលរៀនអង់គ្លេសយើងអត់មានលុយទៅបង់សាលាអីចឹងទៅទិញសភៅមកចង់ឲ្យគេប្រែឲ្យទៅគេរវល់គេទៅបាត់ទៀតទៅចឹងមិនអាត្មាថាការរៀនសូត្រនេះអឺវាមិនលំបាកទេសម្រាប់អ្នកមានថវិកាបង់សាលាបង់អីណា ហើយសម្រាប់អ្នកអត់នោះកាលនឹងមិនតន់ដល់គិតថាចែកធัวចែកអាទេទៅតែចំណេះដោយវាអត់សบายចិត្តនឹងគ្រូថាឲ្យហ្នឹងថាឲ្យតែចំណេះមាន ប្រយោជន៍តាចេះអីប្រាប់គេអស់ហ្នឹងហើយប៉ុន្តែពេលមួយមកចង់ចែកមែនទេណាសច្ចធម៌នេះព្រោះចាប់ផ្ដើមនិយាយដំបូងមិនខ្វះអ្នកមកអង្អែលខ្នងអាត្មាថាកុំនិយាយអី ឧបាសគេច្រើនណាស់ហ្នឹងដោយព្រះអង្គយងសុផាតអង្គយងសុផាតពេលអាត្មាទៅ ស្នាក់កន្លែងលោកក៏លោកចិត្តតែអង្អែលខ្នងអាត្មាដែរលោកម្ចាស់ក្លាហានណាកណាមហ៊ាននេះដល់ពេលមិនហ៊ានមិនហ៊ានលោកសកួតបាត់បានថាថាអីបើមិននិយាយងាប់ដូចលោកគ្មានបាននិយាយទេនិយាយទៀតលោកអត់ហ៊ាននិយាយងាប់បាត់អីនោះឃើញទេ ហើយក៏គិតថាបើដឹងហើយអត់និយាយបន្តិចទៅវាបាត់ទៅមួយមួយខ្មោចយើងហ្នឹងហ្នឹងហើយអញ្ចឹងមុនទៅនិយាយហើយណាហើយមានអ្នកសួរថ្មថាហើយចេះតែនិយាយនឹងខ្លាចអត់និយាយមិនខ្លាចល្មិចប៉ុន្តែខ្លាចមួយទៀតខ្លាចអត់បាត់និយាយហ្នឹងហើយអញ្ចឹងសរុបមកវិញថាអឺអត់មានអារម្មណ៍ថាខំទេវាជា អាដូចវាវាคล้ายទៅជា hobby របស់អាត្មាបើមិនបានចែករំលែកនៅសភាវៈធោពិតទាំងអស់ហ្នឹងទេវា being status ហ្នឹងមិនដឹងថាបានប្រយោជន៍អីផងខ្ញុំមកគិតហ្នឹងមិនថាអូមិនធ្វើអញ្ចឹងសិតតែអត់ប្រយោជន៍នេះ feeling របស់អាទេអង្គខ្លះលោកអត់ធ្វើប៉ុន្តែលោកគោរពប្រតិបត្តិសិលសមាធិបញ្ញាអីផ្ទាល់ខ្លួនរបស់លោកជាតម្លៃរបស់លោកផ្សេងលោកធ្វើការងារមានប្រយោជន៍ផ្សេងប៉ុន្តែនេះជា feeling របស់អាផ្ទាល់ទេ អាត្មាថាបើដឹងអាហ្នឹងហើយមិនបានចែកទេនិយាយរួមមកមួយថ្ងៃបើមិនបានចែកអីបន្តិចទេដូចដូចថាយើងយើងនៅអត់មានប្រយោជន៍អីចឹងណាចឹងមានន័យចឹងអញ្ចឹងទោះបីធ្វើ ច្រើនប៉ុណ្ណាបរៀនច្រើនប៉ុណ្ណាវាអត់ដែលមានអារម្មណ៍ថាហត់ឬក៏មិនក៏អញខំម៉េះម៉េះបានប្រយោជន៍អីត្អូនត្អែងចឹងវាអត់ទេពីព្រោះឃើញថាហ្នឹងវាវាជាចំណងចំណូលចិត្តរបស់យើងហ្នឹងចឹងអញ្ចឹងអឺ ហើយវាកាន់តែមានកម្លាំងចិត្តក្នុងការធ្វើនោះ នៅពេលដែលបរិស័ទដែលបានទទួលនឹងបានប្រយោជន៍មែនដូចបងនិយាយមិញពីពីអឺអាត្មាក៏ឃើញ ថាគាត់ខុសគ្នាដែរជួបអាត្មាដំបូង ហើយនឹងពេលនេះគឺខុសគ្នាហ្នឹងហើយហើយពធនឹងពិតជាបានជួយយ៉ាងមែននោះឯងគឺជាកម្លាំងចិត្តថា ត្រូវតែទៅផ្លូវនឹងទៀតហ្នឹងហើយបើថាដាក់ឡើង20ឆ្នាំហើយគ្មានពីណាបានស្បើយមួយផងយេល្មមទៅឈប់ដែរប៉ុន្តែយើងឃើញសមិទ្ធផលគឺគឺបាននៅអ្វីដែលយើង មិន ដឹងថាឲ្យអីឲ្យប្រសើរជាងនឹងមែនឧទាហរណ៍ដូចបងមានបញ្ហាផ្នែកជំងឺអញ្ចឹងមិនដឹងថាឲ្យលុយប៉ុន្មានបងសុបាយចិត្តទេអត់ទេអត់ទេហ្នឹងហើយប៉ុន្តែដាក់កលឹះត្រូវជាឱសថពធនេះ អាចធ្វើឲ្យប្រសើរឡើងបានអញ្ចឹងអានឹងជាឆ្នាំពៅ ជាកដោពិសេសកណាយើងសុំសុំសំណួរបន្ថែមទៀតអឺអឺចាគ្រូថាធ្វើដោយសบายចិត្តដោយដោយដោយដោយពេញចិត្តប៉ុន្តែហេតុអីបានជាលោកចាគ្រូពេញចិត្តតើយល់ថាធម៌របស់ពុទ្ធនឹងយ៉ាងម៉េចដែរលោកចាគ្រូទីមួយវាព្រោះខ្លួនឯងព្រោះធម៌នេះខុសពីពីរោះសិនសិសមុទ្រសិនសិសមុទ្រ រស់ដែរប៉ុន្តែជាលក្ខណៈកំដរលោភៈណាពីរស់ធននេះពីរស់តាំងពីអានខ្លួនឯងពីរស់តាំងពីគិតពិចារណាពីរស់តាំងពីយកមកដាក់ក្នុងជីវិតរស់រហូត feel ពីរស់ដោយមិនបាច់លឺមានពេលខ្លះពីរស់ដោយមិនបាច់លឺអញ្ចឹងណាចម្រៀងទល់តែលឺបានពីរស់ប៉ុន្តែធម៌មានពេលខ្លះមិនបាច់លឺក៏ព្រោះដែរនៅពេលដែលយើងគិតឃើញអត្តន័យវាមួយមួយ គឺព្រោះទៀតព្រោះទៀតហើយចង់ចាក់ព្រោះនោះឲ្យគេព្រោះដែរ កណាមួយទៀតអឺមិនតាន់ដល់សំណួរដោយសារខ្ញុំណាសុំមានសំណួរច្រើនមែនទែនប៉ុន្តែកាត់កាត់ខ្លីៗអឺតើលោកម្ចាស់គ្រូផ្សព្វផ្សាយបញ្យលណែនាំពុទ្ធបរិស័ទកន្លែងណា ដែលលោកម្ចាស់គ្រូសពតិសบายចិត្តពេលឃើញពុទ្ធបរិស័ទបែបណាខ្ញុំលោកម្ចាស់គ្រូអឺនៅពេលដែលពុទ្ធបរិស័ទយល់ត្រូវ គឺសบายចិត្តជាងគេអញ្ចឹងណា មិនគ្រាន់តែ បាន ស្បើយទុកពីការពិបាកចិត្តអីតិចតួចអាហ្នឹងវាជារឿងសាមញ្ញហើយមិនពេលខ្លះយើងទៅជួបពេទ្យចិត្តសាស្ត្រក៏វាអាចបានស្បើយដែរប៉ុន្តែអ្វីដែលសบายចិត្តជាងគេនោះគឺនៅពេលដែលពុទ្ធបរិស័ទយល់ត្រូវតែម្ដង ពីព្រោះមេគារបស់ពុទ្ធដែលផ្ដោតសំខាន់ហ្នឹងគឺដោះទិដ្ឋិរបស់សត្វលោកហ្នឹងអញ្ចឹងការដែលបានយល់ត្រូវហ្នឹងសំខាន់ដែលមកទុកជា priority កន្លែងហ្នឹងកណា សុំមកសំណួរទៀតបាទជាបងប្អូនអឺតើលោកចាស់គ្រូកណាសុំភ័យទោសអឺលោកចាស់គ្រូពេលដែលលោកចាស់គ្រូសពថ្ងៃហ្នឹងតើលោកចាស់គ្រូឆាន់ចង្ហាន់ដូចថាវាមិនទៅហ៎ដែលដែលពុទ្ធបរិស័ទគាត់ប្រកេនដែលដែលថាចង្ហាន់ឆ្ងាញ់ណាបងប្អូនយកចង្ហាន់ទៅប្រគេនលោកចាស់គ្រូប្រសង់ប៉ុន្តែចង្ហាន់ដែលដែលលោកចាស់គ្រូដូចថាវាអត់រង្គៀសអត់ទៅតើតើជាចង្ហាន់ប្រភេទម៉េចលោកចាស់គ្រូអឺ អឺសម័យពុទ្ធកាលមានព្រះរាជាទៅសួរព្រះអង្គសួរថាចង្ហាន់បែបណាដែលជាចង្ហាន់ដែលមានរសជាតិដែលឆ្ងាញ់ណាព្រោះអាព្រះរាជានឹងចិត្តតែចង់ប្រគេនចង្ហាន់បណ្ឌបាតដល់ភិក្ខុសង្ឃប៉ុន្តែភិក្ខុសង្ឃដូចមិនមិនសូវទៅវាំងរបស់ព្រះអង្គទេ ប្រហែលជាគិតថាចង្ហាន់ហ្នឹងបែបមិនសូវឆ្ងាញ់ទេអញ្ចឹងបានទៅសួរព្រះអង្គថាតើចង្ហាន់បែបណា ជាចង្ហាន់ឆ្ងាញ់តែមានរសជាតិព្រះអង្គថាចង្ហាន់ដែលដែលឆ្ងាញ់ហ្នឹង គឺជា ចង្ហាន់របស់សាច់ញាតិហ្នឹងអញ្ចឹងបាន ប្របាទពឹមពិសាហ្នឹងភ្ជាប់សាច់ញាតិជាមួយនាងវាសភៈខត្តយានោះដែលជាម្ដាយរបស់វិឌូដភៈហ្នឹង នឹងឲ្យជាប់ថាអូនឹងសាច់ញាតិព្រះអង្គដែរអញ្ចឹងទៅវិខទៅប៉ុន្តែអាត្មាផ្ទុយពីនឹងញាតមិនញាតអត់បញ្ហាចង្ហាន់ឆ្ងាញ់គឺ ចង្ហាន់ណាណាដែលយល់ធัวអាត្មាបយលអានោះចង្ហាន់ឆ្ងាញ់ហ្នឹងចង្ហាន់ឆ្ងាញ់មកអឺពួកមានមានមានញាតញោមដែលយកចង្ហាន់តាំងពីលោកចាស់គ្រូបួសមករហូតមកដល់សពថ្ងៃហ្នឹងអ្នកខ្លះគាត់ដោយសារឪពុកម្ដាយគាត់ អឺបាត់បង់ជីវិតអ្នកខ្លះខួបកំណើតអ្នកខ្លះអីអញ្ចឹងផ្សេងផ្សេងគ្នា អ្នកខ្លះគេចង់បានបុណ្យឃើញអ្នកខ្លះក៏រាប់អានសិក្សាលោកចាស់គ្រូប៉ុន្តែក្នុងទាំងអស់ហ្នឹងតើលោកចាស់គ្រូឆាន់ដែលមិនញញើតមាត់ជាងគេហ្នឹងជាងហាន់អ្នកយល់ពធប៉ុន្តែមិនបានន័យថាក្រៅពីនឹងអត់ឆាន់ទេឆាន់ដែលខ្លះឆាន់ដោយអនុគ្រោះឧទាហរណ៍ដោយអ្នកខ្លះក៏អត់តន់យល់ទេប៉ុន្តែគាត់ មានឪពុកម្ដាយស្លាប់អីចឹងទៅយកមកប្រគិនក៏ទទួលដែរប៉ុន្តែទទួលក្នុងន័យអនុគ្រោះឯងមិនទទួលសបាយចិត្តទេអាហ្នឹងអនុគ្រោះអញ្ចឹងន័យខុសគ្នាណាហ្នឹងហើយប៉ុន្តែចង្ហាន់ដែលឆានញើតញើតមាត់ហ្នឹងអ្នកមកប្រគិនឲ្យសុំបុណ្យសុំសុកសុំសេរីអីហ្នឹងឆាន់ដូចដូចវាមិនពេញមាត់ឆាន់មើលខ្លួនឯងដូចអ្នកតាអញ្ចឹងអញ្ចឹងណា ដឹងតែខ្លួនឯងមិនមែនកន្លែងផលិតសុកឲ្យគេទេប៉ុន្តែគេមកដល់សុំឲ្យសុកសបាយថ្មថាថ្មអត់ឲ្យសុកបានផងញោមអ្នកកំពុងឲ្យថ្មសុកមកច្រឡំយកសុកពីថ្មអញ្ចឹងថ្មអត់បាយនេះវាវាគេកោតទុកធាតពិតដែលញាតញោមទៅប្រកេនចង្ហាន់ប្រសងហ្នឹងមិនមែនប្រសងឲ្យសុកទេគឺខ្លួនឯងទៅឲ្យសុកប្រសងអញ្ចឹងបាននៅក្នុងធម៌ដែលលោកសូត្រអានាំងប៉ានាំងនោះកន្លែងមួយថា សុខសតិតាមេធាវីណាអ្នកមានបញ្ញាជាអ្នកឲ្យសេចក្តីសុខដល់អ្នកឯទៀតណ៎ណា អ្នកឲ្យសុខដល់អ្នកឯទៀតហ្នឹងយើងអ្នកមាន បាយហ្នឹងឲ្យសុខលោកលោកនឹងអត់បាយមួយថ្ងៃមកមកទេចឹងកើតតែយើងច្រឡំទៅសុំសុខពីលោកថាមែនទេយើង អ្នកផ្ដល់សុខឲ្យលោករួចហើយក៏យើងជ្រះថ្លានជាមួយ នឹងទៀនដែលយើងបានធ្វើហ្នឹងយើងក៏កើតសេចក្តីសុខផ្លូវចិត្តរបស់យើងដែរអាសុខផ្លូវចិត្តរបស់យើងមិនមែនលោកឲ្យទេគឺកើតពីទៀនដែលយើងឲ្យហ្នឹងឯង យើងជ្រះថ្លាយើងឃើញលោកបានសុខទៅលោកគង់នៅជាសុខទៅយើងក៏សប្បាយចិត្តដែរឃើញទេអានឹងដែលព្រះអង្គថា សុខាសតិតាមេធាវីសុខังសោអតិកេចតិអ្នកមានប្រាជ្ញាជាអ្នកឲ្យសេចក្តីសុខដល់អ្នកអាទិតហើយរមែងបានសុខនោះមកខ្លួនវិញអញ្ចឹងមិនមែនលោកផលិតសុខទេគឺសេចក្តីសុខដែលយើងឲ្យគេហ្នឹងវាជាអារម្មណ៍ធ្វើឲ្យយើងបានសេចក្តីសុខផ្លូវចិត្តចាប់ពាក្យហ្នឹងឲ្យតន់ណាអ្នកមានប្រាជ្ញាជាអ្នកឲ្យសេចក្តីសុខដល់អ្នកឯទៀតហើយរមែងបានសេចក្តីសុខនោះមកខ្លួនវិញដូចបង សេដាអញ្ចឹងទៅបង្កើតសាលាឲ្យក្មេងៗមិនមែនក្មេងនឹងឲ្យសុកទេតែអាសេចក្តីសុក ដែលយើងឲ្យគេហ្នឹងវាធ្វើឲ្យយើង enjoy ធ្វើឲ្យយើងសប្បាយចិត្តនៅពេលដែលឃើញគេបាន សុកនោះមិនមែនក្មេងនឹងឲ្យសុកទេ